ក្មេងតូលីម៉ូមានមូលហេតុច្រើនយ៉ាងមិនមែនមកពីចំណីអាហារមួយមុខនោះទេក្តីបារម្ភរបស់ប៉ាម៉ាក់គឺកូនឧស្សាហ៍តូលីមួពេលខ្លះចេះតែឆ្ងល់កូនញ៉ាំបន្លែដែរតែមិនដេចនៅតែតូលីមួបន្តតាមការបញ្យល់របស់លោកស្រីវិជ្ជបណ្ឌិតគួយឆោមដាលីនបម្រើការងារនៅសិង្ហបុរី Medical Center កាលណាក្មេងជុះតិចជាង ឬស្មើពីរដងក្នុងមួយសប្តាហ៍ឬលីមួជុះមកមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថាកូនមានជំងឺទល់លាមកចំពោះមូលហេតុដែលនាំឲ្យក្មេងទល់លាមកលោកស្រីវិជ្ជមនិតឯកទេសរូបនេះបានបញ្ជាក់ថាមិនមែនមកពីកត្តាចំណីអាហារមួយមុខនោះទេ គឺមានកត្តារួមផ្សំជាច្រើនយ៉ាង1មានជំងឺកាលណាក្មេងមានជំងឺ ដូចជាជំងឺពោះវៀនរីកធំពីកំណើត អាច មានដុំសាច់នៅក្នុងឬក្រៅពោះវៀនសង្កត់ពោះវៀននាំឲ្យការបញ្ចេញលិមួកមិនប្រក្រតីឬកូនមានជំងឺប្រព័ន្ធប្រសាទ មិនអាចបញ្ជាទៅខួរក្បាលបានក៏ជាមូលហេតុនាំឲ្យទល់លាមកដែរ2ញ៉ាំទឹកនិងបន្លែមិនគ្រប់គ្រាន់ក្រៅពីមានជំងឺផលវិបាកដែលបណ្ដាលមកពីចំណីអាហារក៏នាំឲ្យក្មេងទល់លាមកដែរក្នុងនោះលោកស្រីវិជ្ជបណ្ឌិតបានបញ្ជាក់ថាក្មេងមិនសូវញ៉ាំបន្លែញ៉ាំតែសាច់ញ៉ាំទឹកមិនគ្រប់គ្រាន់ជួបបញ្ហាវិបាកបន្តបងជាញឹកញាប់3មិនសូវមានសកម្មភាពរាងកាយ ការធ្វើសកម្មភាពរាងកាយក៏ពាក់ព័ន្ធនឹងបញ្ហាទូលាយមួកដែរដូចជាក្មេងមិនសូវមានសកម្មភាពមួយថ្ងៃមួយថ្ងៃអង្គុយមើលតែទូរទស្សន៍លេងទូរស័ព្ទឬ iPad ក៏ជាកត្តាប្រឈមនឹងការទូលាយមួកដូចគ្នា4ទូលាយមួកញឹកញាប់ជាធម្មជាតិរបស់ក្មេងចូលចិត្តលេងច្រើនហើយកាលណាបានលេងច្រើនសប្បាយពេលឈឺជូរពួកគេមិនទៅជូរភ្លាមភ្លាមនោះទេជក់លេងខំប្រឹងខ្ជិបឬទប់លីមួក